ថ្ងៃនេះក៏ដូចព្រឹកនេះដែរបាទចង់អាប់ដេតអាស្វាយនេះស្វាយនេះខ្ញុំធ្លាប់ថតកាលវានៅទូទូចឲ្យមើលផ្លែទូទូចឥឡូវបាទអាខ្លះវាធំហើយនេះដើរនេះគេដាក់ស្បោងខ្លាចចាប់ខ្លាចចាប់វាមកស៊ីបាទបាទនៅសុកខ្មែរបងប្អូនខ្ញុំធ្លាប់នៅសុកខ្មែរស្វាយយ៉ាខ្យល់ណាស់ ស្វាយពេលស៊ីហើយក៏វែងគ្របចោលទៅភ្លឺស្រែបើចង់បានដើមស្វាយក៏វែងយកភ្លឺស្រែស៊ីហើយក៏វែងទៅភ្លឺស្រែទៅ3ឆ្នាំក្រោយបុកអំបិលម្ទេសមកបុកអំបិលម្ទេសមកស៊ីអាតែស្រុកនេះអត់ទេបងប្អូនបាទនៅអូស្ត្រាលីហើយស្រុកនេះវា អឺគេនៅដូចជា Queensland ឬក៏បាទ Queensland Darwin អីនេះធំធំ2 2 3ធំ Queensland និង Darwin អីគេធាតុអាកាសគេដូចសុខខ្មែរគេមិនធ្វើអីទេខ្ញុំនៅខាងសាវអូស្ត្រាលីបាទតិចក៏តិចខ្លាំងក្តៅក៏ក្តៅខ្លាំងនេះមើលធុងស្អីស្អីផ្សេងមិញក្របក៏របស់របរ ក្តៅមែនតែ45បងមិនគ្រាប់ទេឆេះអស់ណានៅស្រុកនេះបងប្អូនរួមដាំបានឆ្វាយមួយដើមមើលថែទៅកូនកំមុំចឹងបាទមើលនេះគ្រាប់គ្រាប់ដាក់ឆ្នាំងពីលើដាក់ស្អីដាក់ស្អីនេះកុំឲ្យវានេះកុំឲ្យវាក្តៅចូលដល់ស្វាយទៅចូលដល់ងាប់ ក្តៅខ្លាំងមិនក្តៅដោយស្រុកខ្មែរយើងណាបាទ ថែតាំងពីទូចម្រំរំដល់ធំប៉ុណ្ណេះបាទដូចខ្ញុំថានៅស្រុកខ្មែរស៊ីហើយគ្របក្បត់ចោលព្រុស3ឆ្នាំបុកអំបិលប្រទេសទៅស៊ីព្រោះឡងអាចជ្រក់ឡានបើកបាទនៅស្រុកនេះអត់ទេដើមថ្ងៃបានស៊ីទេ បានមួយដើមមួយដើមបាទផ្លាកឆ្វែនៅស្រុកនេះវាមិនថ្លៃទេបើនិយាយទៅបើតែស៊ីវាមិនកើតគេបេះមកគេបេះខ្ចីឲ្យយើងស៊ី ដល់ពេលខ្ចីមកទោះបីវាទុកបន្ទុំមកទុំទៅក៏ក៏នៅតែជូរដែរវាអត់ផ្អែមទេឲ្យយើងដាំចេះដល់ពេលចាស់យើងបេះដល់ទុំទៅយើងបេះញ៉ាំទៅវាផ្អែមឆ្ងាញ់បើគេបេះបន្ទុំហ្មងទោះបីមើលទៅឃើញទុំក្រហមក៏យកមកក៏អត់ឆ្ងាញ់ដែរស៊ីហើយបើវាបេះពេលទុំទេបងប្អូន គេលក់អត់ទាន់លលួយអស់ដល់អញ្ចឹងគេត្រូវបេះពីខ្ចីទៅ មកឆេះអស់ហើយបាទគាត់តែចង់នេះប៉ុណ្ណឹងអាប់តែកប៉ុណ្ណឹងបើវាធំធំអស់ឡើយការខ្ញុំធ្លាប់ថតនៅទូចទូចឆេះខ្យល់ទេថ្ងៃនេះខោពេកអស់អស់តែពីក្តៅទៅធ្លាក់ខ្យល់ហ្មងអូខេចុះមានអ្នកលួចមើលមានអ្នកអ្នកមានគេអ្នកលួចមើលខ្ញុំថត ស្វាយបងនេះហើយខ្ញុំថតមុខឲ្យមើលម្ដងនេះនេះមុខខ្ញុំហ្នឹងនេះស្វាយខ្ញុំអូធំធំហ្នឹងបងប្អូននេះអូដល់អូយគួរឲ្យជឿស្នាមទី2ដែលវាផ្លែហ្នឹងបងប្អូននេះអើស្នាមទី2មកញ៉ាំអូខេបាយបាយ